ពិតជាឌឺលោកអែមរៀមបង្ហោះរូបភាពលេង ខ្លួនទទេតែពាក់មកុដធ្វើឲ្យអ្នកលេងបណ្ដាញសង្គមកាន់តែថាផ្កើនបង្ហាញរូបភាពអាក្រាត កាយដោយបាំងចានផ្លែឈើនៅចំណុចពិសេសមិនទាន់ស្ងប់ការរីគុណផងពេលនេះអ្នកច្នៃម៉ូដអែមរៀមបានបង្ហាញរូបភាព លេងខ្លួនទទេដោយពាក់មកុដដោយអមសាយ៉ាងចាក់ដោតដែលកាន់តែធ្វើឲ្យអ្នកលេងបណ្ដាញសង្គមក្តៅមួយកម្រិតទៀតប៉ុន្តែយ៉ាងណារូបភាពនេះត្រូវបាន Facebook លុបចោលទៅវិញ។ ចុងក្រោយនេះអ្នកច្នៃម៉ូដលោកអែមរៀមហាក់ទទួលរងការវាយប្រហារពីសំណាក់អ្នកលេងបណ្ដាញសង្គមជាបន្តបន្ទាប់តែយ៉ាងណាបណ្ឌិតដែលបានបញ្ចប់ការសិក្សាមកពីប្រទេសបារាំងរូបនេះហាក់មិនខ្វល់ខ្វាយចំពោះការវាយប្រហារនោះឡើយ។ពលលោកនៅតែបង្ហាញសកម្មភាពជាធម្មតានៅលើបណ្ដាញសង្គមដោយបន្តចែករំលែករូបភាពរបស់លោកផ្លាយផ្លាយជាបន្តបន្ទាប់ ជាក់ស្ដែងកាលពីពេលថ្មីថ្មីនេះលោកបានបង្ហាញរូបភាពអាក្រាតកាយនៅក្នុង Story Facebook ដោយបាំងចានផ្លែឈើនៅត្រង់តំបន់ពិសេសតែប៉ុណ្ណោះរូបភាពមួយនេះក៏ទទួលរងការប្រលះពីសំណាក់អ្នកលេងបណ្ដាញសង្គមជាច្រើន ហាក់មិនរៀងនឹងការរិះគន់អ្នកឆ្នៃម៉ូដនិយមលេងម៉ូដស្បែកជើងកែងខ្ពស់ខ្ពស់រូបនេះបានបង្ហាញរូបភាពលេងខ្លួនទៅទេដោយពាក់មកុដលម្អលើក្បាលភ្ជាប់ជាមួយសំណេរថា ឈឺក្បាលទៀតហើយនេះជាសម័យ digital មានរឿងជាច្រើនដែលបងប្អូនស្មានមិនដល់ថានឹងកើតឡើង ដូចជារឿងឃ្លោកលិចអំបែងអណ្ដែនប៉ុន្តែយ៉ាងណារូបភាពសិចស៊ីរបស់លោកអែមរៀមត្រូវបាន Facebook លុបចោលដោយខុសគោលការណ៍ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមបានចូល comment ចំពោះរូបលោកគ្រប់គ្រប់គ្នាថា ពេលខ្លះបងគួរតែស្ដាប់មតិមហាជនខ្លះមិនមែនគ្រប់គ្នាសុទ្ធតែជន់ពន្លិចបងនោះទេរឿងខ្លះទង្វើខ្លះគឺបងគឺជាអ្នកជន់ពន្លិចខ្លួនឯងជួនកាលយើងសេកស៊ីពេកសំបី តែ Facebook ក៏មិនអាចទទួលយកបានដែរ